មួយឯងទេណែមានលុយមកផឹកស៊ីធ្វើចរងអត់ខ្លាយធ្នូឡើងតែមាននាងជីអីលេងនេះបានហើយកុំមកលុកដៃរឿងគ្រួសាររបស់យើងខ្ញុំក៏ប៉ុន្តែឈឺចាប់ ប៉ារបស់ខ្ញុំថ្ងៃហ្នឹងឲ្យខ្ញុំសួរណាប៉ាខ្ញុំសង្ហាស្រួលហើយចិត្តល្អជាងគេលើលោកហ្នឹងទោះបីជាខ្ញុំជប់នេះល្អប៉ុណ្ណាក៏ខ្ញុំនៅតែស្រឡាញ់ប៉ាជាងគេដែរប៉ាគឺជាប៉ាដែលសង្ហាហើយចិត្តល្អបំផុតឯលើលោកនេះលើលោកហ្នឹងខ្ញុំបំណងមកថាអីស័ក្តិសិទ្ធអត់ណោះបើសិនជាមានមែនណាសូមឲ្យប៉ាឆាប់ដឹងខ្លួនមក ខំថាថ្ងៃស្អែកភ្ញាក់ពីគេងប៉ានឹងដឹងខ្លួន ហើយសូមឲ្យគ្រូសាវ៉ាន់មានក្តីស្រឡាញ់ខ្លះហងចុះប៉ាឆាប់ដឹងខ្លួនណាប៉ាខ្ញុំទៅគេងឯណាប៉ា ក្រោកទៀតណែក្រោកឡើងមួយក្រោកឡើងមានលឺសម្លេងខ្ញុំថាអត់ហ្នឹងណែក្រោកឡើងកុំទលាប់ដេកស្វឹកពេកក្រោកម៉ោងបានមីម៉ោង6ហើយអីគេម៉ោង6ហ្នឹងថាខ្ញុំដេកស្ពឹក ណែគេគ្រប់គ្នាក្រោកតាំងពីម៉ោង4ម៉ោង5តិចទៀតគ្រូពេទ្យគេមកធ្វើការបន្ទប់តិចទៀតលើហើយឯងមិនអាចដេកបានទេមិនមិនកន្លែងនឹងតួឯងដេកទេណាហើយមិនព្រមក្រោកអើយចាំមីងឯងឃើញពីណាថាអត់ឃើញខ្ញុំព្រមនេះបើខ្ញុំព្រមតែពីណាឆ្លោះគ្នាមួយឯងខ្មោចមែនអើខ្ញុំឃើញមនុស្សបើមិនដាស់ហ្នឹងឯងចាំដេកដល់ពេលណាហើយចង់ដេកដល់មេបាក់បាត់សកតឲ្យស្លាប់មែនអើយស្អាតតែរូបរាងកាយមែនតែកំណត់កង្កែបឲ្យស្អុយឲ្យលួយនៅហ្នឹង អញ្ចឹងក៏មិនចង់បានប្តីខ្ជិលដល់ថ្នាក់ហ្នឹងនេះកុំស្ដោកឯងនៅខ្ជិលទៀតមីងហើយមីឯងថាពីណាហ៎យាយកាញ់ឯងមកថាខ្ញុំនេះថាឯងយកពាក្យនឹងយកទៅថាកូនឯងទៅល្អជាងណែជាអ្នកណាយើងខ្វល់ទេវើយដឹងថាឯងនឹងមកស៊ីដីនៅក្នុងពេទ្យនេះគ្មានផ្ទះសម្ដែងឯក្នុងនឹងទេអេខ្លួនបែបហ្នឹងណាសម្ដែងខ្លាំងទៀតប្រមោឲ្យលឿនលឿនទៅហើយភួយខ្លាចចាំយើងប្រមោឲ្យឯងអូយ ព្រោះពួកខ្ញុំមិនដឹងទេមិនបាច់អីឯងនិយាយច្រើនទេអត់ដឹងទេជួយរៀបចំឲ្យលឿនឡើងណាត្រឹកត្រឹកហ្នឹងកុំនេះប៉ាថ្ងៃនឹងសាយស្រស់ទៀតដែរណែឆាប់ប្រមោលរឿងឡើងដឹងហើយឬក៏ចាំឲ្យយើងប្រមោលឲ្យហ៎ម៉ាច់ទេធ្វើខ្លួនឯងបើអញ្ចឹងឲ្យប្រមោលឲ្យលឿនឡើងតិចទៅហើយពេលហ្នឹងក៏មកដល់ម៉ោងផលិតជំងឺដែរ ហើយមើលគេផ្សេងដល់គេងើបអស់ណានិយាយតិចតិចមើលទឹកមុខ ដែរណាទៅបដោសងសាយើងនេះហាប្រុសមកកណោះហាត់អីឯងមិនទៅយកហាមិនមកបដោសងសាយើងអញ្ចឹងណាម៉េចប្រុសចាស់ហ្នឹងវាស្រួលបោកយកលុយណាទៅអីហាយើងនិយាយពីស្អីយើងមិនយល់ណាមិនយល់ធ្វើមិនយល់ណាតែញ៉េដល់យើងផ្ទះម្ដងផ្ទះវាដល់ដល់ដៃហ្មង ធ្វើមិនទៅដើមដីហែងហ៎ហែងខ្លួនអីអត់ចេះមើលប្រុសខ្លួនឯងហែងមកបន្ទោសគេណែកុំវាយតម្លៃមនុស្សតែសបកខ្រាវកាញ់ក្បាលពីណាហែងធ្វើការពេលយប់ដែរមនុស្សស្រីដូចជីវានេះឲ្យតែធ្វើការយប់វាគ្មានស្អីក្រៅពីតាក់តងប្តីគេទេមិនចង់និយាយយកល្អហើយបើនិយាយយកល្អណាស្ដាប់ហើយជ្រិញហើយប្តីហែងខាងណាឃើញវាតែដេកមួយប្តីហែងហ្នឹងហើយនេះឃើញវាលំទួយយកលុយប្តីហែងមកកាក់ម៉ាសេណាអត់នេះពីណាឃើញលើហ្នឹងហ៎កុំឲ្យយើងដឹងម្ដងទៀតណាតែតាក់តងប្រុសយើងម្ដងទៀតណា ប្រយ័ត្នខ្លួនហើយទៅមើលមកខែល្អផងហាយើងមិនដែលឃើញពីណាឆ្អឹងដៃស្បែកស្ពាន់នេះដូចខែហ្នឹងឯងហើយគេបាយប៉ុណ្ណឹងអត់ចេះសដៃឯងហើយចង់ហួរនៅរបៀបចឹងយូរប៉ុណ្ណាទៀតហ៎ពិបាកភ្នែកមើលណាមនុស្សដូចនាងមានកន្លែងណាដែលយកពីខ្ញុំមើលអឺហើយឲ្យយើងយល់ពីហែងហ្នឹងបាយបន្តដៃចឹងមែនយល់ទេ ឆ្ងល់ដល់ហើយមិនបានម្នាក់ម្នាក់ចុះចិត្តតែរយរឿងយើងអញ្ចឹងមួយថ្ងៃមកមួយថ្ងៃមកម្នាក់នឹងបានអួតមែនតាហើយមួយថ្ងៃមួយថ្ងៃមិនដែរមកធ្វើការអញ្ចឹងមិនការអត់ថាឲ្យទេនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងបង្កើតអនាគតល្អឲ្យកម្ពុជា ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto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 ម្នាក់នឹងមិនមែនចេះចូលសាលាណែមែនមនុស្សគ្រប់រូបសិតតែដូចឯងណាអូហើយចង់ថាយើងមែនស្អែកតែហែងគិតចុះយើងអត់បាននិយាយឥឡូវហែងចង់ថាយើងផងហ៎អេបុគ្គលិក Lisa osea santo mm. Lisa mấy bạn phụ hài lộ mà dương mẹ hả ក៏ព្រោះតែយើងចង់រាប់អានជាមួយនឹងនីសានឹងណាម៉ានអើយអញ្ចឹងពួកឯងចង់ធ្វើមិត្តភក្តិយើងដល់ណាក់នឹងផងអឺពិតជាចង់ខ្លាំងមែនតើហ្មងធ្វើអត់ពួកយើងអឺមែនទេ អញ្ចឹងបើសិនជាយើងឲ្យពួកឯងធ្វើអ្នកបម្រើយើងមិនដែរបបបែបហ្នឹងបែបហ្នឹងកប៉ោមណាអត់ដល់បានបានសាត្រូវអត់ត្រូវអត់យេមែនទេមែនទេមែនទេមែនទេមកចាំមានធ្វើស្អីឯងខ្ញុំគួរថាឥឡូវដូចជាដែរឃើញឯងទៅហាងម៉ាសាសោះឬក៏បងម៉ាសានិយាយអីធ្វើឲ្យឯងតចិត្តឯងមែនទេអឺប្រាប់យើងមកយើងទៅនិយាយជាមួយបងមេកាកុំឲ្យគាត់ហ្នឹងណា មកនិយាយសួរនាំយើងច្រើនពីឯងទៀតមិនដឹងទេបើសិនចង់ដឹងទៅសួរអ្នកម៉ាស្សានឹងខ្លួនឯងណែណែណែបានទេខ្ញុំនិយាយរឿងហ្នឹងមកយើងមករួមវិញហីណែនេះឯងធ្វើអីហ្នឹងតិចបែកកៅគេអស់នីសាប្រាប់យើងមកណាស្នុកយើងទៅនិយាយមួយគាត់ឲ្យប្រាប់ហើយថាបើចង់ដឹងទៅសួរអ្នកម៉ាស្សានឹងទៅឥឡូវកុំនិយាយទៀតណោះឥឡូវយើងទៅវិញសេលីន លេងដល់ហើយអើយបើយើងណាបាននីសាបារម្ភដូចសេលីនណាមិនដឹងថាល្អមិនអីនេះកុំថាឡើយបារម្ភត្រឹមតែរົບអានពួកយើងណាក៏យើងត្រេកអរដែរនីសានីសាខ្ញុំចង់ឲ្យនីសាចាប់ទុកខ្ញុំជាពួកម៉ាក់ផងបានទេខ្ញុំស្រឡាញ់នីសាខ្លាំងណាមែនតខ្ញុំស្រឡាញ់នីសាណាមែនត ឥឡូវអ្នកទាំងអស់គ្នាដាច់សិនណាចាំយើងពិចារណារាប់អានអូខេអូខេមកដាក់អូខេយប់ហ្នឹងចង់និយាយថាបើអត់ស្វងអត់ទៅទេនឹងហងធ្លាក់កូនលើកមុនទុំតែបដៅពួកឯងរួច ហើយឥឡូវហេនាំវាមកទៀតហើយតើរាប់អានជាមួយវាតាំងកាលគឺតាំងពីពេលដែល នាងហងធ្លាក់កោដៃនេះវាធ្លាក់ចូលទៅក្នុងធុងសម្រាមម៉េណាអត់តន់ដឹងខ្លួនទៀតយ៉ាងម៉េចអស់សង្ឃឹមម៉េឈឺចាប់ខ្លាំងណាស់មែនអត់ពេលដែលឃើញមិត្តភ័ក្ដិឯងមកដើរជាមួយនឹងយើងវិញសុំតោហើយ ដៃយើងដដាមយករបស់ឯងមកធ្វើជារបស់យើងវិញឲ្យដឹងខ្លួនផងទៅយើងភ្លឺចុះយើងដែរគិតថាពួកវានឹងជាមិត្តភក្តិយើងតាំងកាលមិនដែរខ្វល់ហើយក៏មិនដែរឈឺចិត្តស្អីដែរហើយណាមួយយើងទំតែបដៅវាហើយឥឡូវគិតមិនវិញអញ្ចឹងហ៎ចុះបើចេតមែនណែបើហែងស្រឡាញ់ហែងយកពុះមក គ្នាមិនដែលខ្វល់ទេហើយណាមួយ កាលពីមុនគ្នាតាក់តងវាហ្នឹងក៏ដើម្បីតែជន់ក្បាលឯងដែរអញ្ចឹងបើហែងគិតថាគ្នាឈឺចាប់ហ៎ហែងច្រឡំហើយអញ្ចឹងផងចោះបើសិនជាម្នាក់នេះវិញប្រហែលអាចធ្វើឲ្យឯងនេះវាឈឺចាប់ដល់ក្នុងខួររបស់ឯងទៅអត់ហើយនេះសា អូអញ្ចឹងតាបានខលទៅមិនដែលលើកសោះសេលីនមែនចឹងទេដោយសារតែមួយរយៈនេះគ្នារវល់មើលសភៅដើម្បីត្រៀមប្រឡងបញ្ចប់ឆ្នាំណាអត់បានមើលទូរស័ព្ទតែមិនបើឃើញអញ្ចឹងបាននំគ្នាមកហ្នឹងអូលេខ5ថាពួកយើងមកកន្លែងនេះហ่ะក៏ដោយសារតែសេលីននេះអ្នកណែនាំមកកន្លែងហ្នឹងដែរព្រោះថាពួកយើងទៅតែប្រឡង បញ្ចប់ឆ្នាំនឹងហើយជាមួយនឹងគ្នាអញ្ចឹងក៏នឹកឃើញថាចង់មកញ៉ាំអីជុំគ្នា happy happy បែបពួកម៉ាក់ស្រឡាញ់គ្នាហ្នឹងឯងអូយាយអញ្ចឹងឯងជាអ្នករត់តុកនៅកន្លែងនេះអញ្ចឹងឯងក៏ជាដឹងថាមហូបនៅប្រចាំនៅក្នុងហាងនេះឈ្មោះអីត្រូវទេអញ្ចឹងគេប្រាប់ផងមែនអត់តែបើសិនជាឯងចង់ចេញលុយពួកយើងឯងអូខេបានតែ យើងស្វាគមន៍ជានិច្ចនេះនីសែ កូនហាសថៃធ្លាក់កូនមនុស្សដូចជាពួកហែងហ្នឹងហ៎យើងស្ដាយតែខំធ្វើមិត្តភក្តិពីមុនមករឿងពីមុនណាកុំគិតច្រើនពេកវាគ្រាន់តែជាអតីតកាលដ៏អត់ល្អសម្រាប់យើងឯងត្រូវអត់ពួកយើងអើយគ្រាន់តែជាអតីតកាលដ៏អាក្រក់មិនបាច់ទៅខ្វល់វាបើមានថ្ងៃក្រោយទៀតយើងសុំមិនឲ្យជួបឯងទៀតទេនីសា អ្នកផ្សេងយើងមិនថាទេប៉ុន្តែសេលីន ហែងធ្វើចឹងបានដល់របៀបណាណែកុំបន្តគេឯងអីនេះព្រោះថាមនុស្សដូចឯងនេះវាស័កសមអីដែលមិនអាចទទួលបានក្តីស្រឡាញ់ភាពស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួននោះឯងបានត្រឹមតែទទួលភាពដែលមិនស្មោះត្រង់គេហប់អានឯងដោយសារតែឃើញលុយឯងតែប៉ុណ្ណោះឲ្យដឹងខ្លួនផងទៅស្អីល្ងងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិនរស់រវើង Let's go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 ហើយដឹងខ្លួនផងសុំតោហើយដែលយើងដណ្ដើមយកបែបគ្រប់យ៉ាងពីឯងមិនថាសេលីនមិនថាបងចេះគឺខ្លះជារបស់យើងទាំងអស់ហើយសុំតោហើយដែលយើងដណ្ដើមយកបែបគ្រប់យ៉ាងពីឯងមកធ្វើជារបស់យើងវិញនាងហង្សធ្លាក់កោតនាងល្ងងទាំងអស់គ្នាបងចែតបងមេតាកំពុងដដើមមកឯងចង់ឲ្យបងចែតឲ្យមេតាដល់ឯណោមែនទេ សូមទោសតែមកយូរម្នាក់នេះនីសាមែនដូចខ្ញុំស្គាល់ត្រូវហើយម្នាក់ហ្នឹងឈ្មោះថានីសានាងហងបាក់ស្លាប់នោះអីដែលត្រូវជាអតីតសង្សារចាស់បបងហ៎ណែយើងដឹងទេថាអារម្មណ៍ឯងពេលនេះចង់ហូរទឹកភ្នែកចង់សេកយំខ្លាំងណាស់មែនអត់ប៉ុន្តែឯងវាមិនហ៊ាន ឯងខ្លាចពួកយើងឃើញទឹកភ្នែកឯងហូរទៅឯងកុំប៉ិនលាក់អារម្មណ៍ពេកនាងកូនមន់នីសារួចនៅយ៉ាងម៉េចឯងមានយ៉ាងម៉េចគឺសក់បោកនឹងសក់ហ្នឹងឯងសក់បោកនឹងចិត្តងក់មែនទេធ្លាក់ខ្លួនដល់ដីហើយធ្វើច្រឹកឲ្យល្អតិចទៅនាងហងមកស្លាប់អើយគ្នាក៏ថាពួកយើងណាំគ្នាតែញ៉ាំអីទៅល្អជាងកុំឲ្យខាត់ពេលណា សេលីនចាប់វាជាប់នេះថ្ងៃហ្នឹងយកនឹងឲ្យឯងភ្លុកដូចជាធុងសម្រាប់ម្ដងហើយយើងមានក្លិនក្អូបយ៉ាងណាហ៎ពេលដែលឯងធ្វើដាក់យកពីថ្ងៃមុនណាយ៉ាងម៉េចយ៉ាង មកយូរហើយយកធ្លាប់សន្យាទៅគេថាយើងនឹងមកសងសឹកអ្វីដែលអាចធ្វើដាក់យកពីថ្ងៃមុនមិនដែរវាក្អូបអត់យកយកធុសសម្រាប់មួយនេះមកខំក្បាលអញវិញកោបអត់អញកោបអត់ដងអី thôi thôi bạn lên đây giá cho mày nữa là mò mày tao bè lên đấy hãy chứ cho sao vậy thầy sao chứ đi giá អង្គបាក់ស្លាប់ថ្ងៃនេះហីតែជាថ្ងៃដែលយើងមានសេចក្តីសុខខ្លាំងបំផុតយើងធ្លាប់សន្យាហើយថាយើងយកអ្វីអ្វីរបស់ឯងមកធ្វើជារបស់យើងតតបានយើងបានធ្វើសញ្ញានៅមានច្រើនទៀតនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto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 ngay Happy birthday to you Happy birthday to you Happy birthday, happy birthday, happy birthday mày mua đi ba làm khóc con sẽ làm mà cha ngày nay ở con chờ nó nha mất sao con trong thân nào thế rồi hả ខ្ញុំជាក្មេងអាយុ6ឆ្នាំដែលត្រូវទៅណាមកណាឲ្យប៉ាសួរនាំអញ្ចឹងមែនមកពីប៉ាស្រឡាញ់កូនទៅសួរកូនខ្លាចកូនមានបញ្ហាណាប៉ាខ្ញុំប្រាប់ប៉ាចឹងណាប៉ាកុំសើអាសាសួរខ្ញុំច្រើនពេកអីព្រោះខ្ញុំមិនមែនជាក្មេងទេអញ្ចឹងហើយមិនបាច់ចាំប៉ាបារម្ភសួរដេញដោច្រើនទេហើយក៏មិនបាច់ទៅខាត់លុយឲ្យមនុស្សណាមកតាមណាខ្ញុំដែរប៉ុណ្ណឹងប៉ាស្ដាប់បានអត់មិសាថ្ងៃនេះប៉ាសុំកូនរឿងមួយបានអត់ កុំទៅដើរលេងជប់ជ្រៅអីណាហើយមកញ៉ាំបាយជាមួយម៉ែគាត់តែញ៉ាំបាយប៉ុណ្ណឹងប៉ាញ៉ាំម្នាក់ឯងក៏លេងកើតដែរមែនទេនេះប៉ាកំពុងតែជំរុញខ្ញុំមែនទេធ្វើប្រសួរដេញដោខ្ញុំរាល់ថ្ងៃចឹងចឹងបានគេនិយាយថាមានម៉ាក់ប្រសាជាមានប៉ាមែនលីសាប៉ាប៉ាកំពុងស្រែកកូនមែនប៉ាស្អប់កូនណាមែនខឹងកូនណាមែនទេល្អណាស់ចឹងចាំខ្ញុំទៅតាមមកឲ្យបាត់ កុំឲ្យប៉ាឯងនៅទៅទាល់ជាមួយខ្ញុំច្រើនទៀតប៉ាដឹងឲ្យប៉ាសុំទោសណាបើកូនទៅតាមម៉ាក់ឲ្យប៉ារស់យ៉ាងម៉េចទៅប៉ាស្រឡាញ់កូនណាណាប៉ាប៉ាថាស្រឡាញ់កូនរហូតប៉ុន្តែមិនដែលឃើញប៉ាធ្វើស្អីឲ្យកូនទេបើសិនជាប៉ាពិតជាស្រឡាញ់កូនមែនណាប៉ាហ៊ានសន្យាប៉ាស្រឡាញ់កូនហើយកូនឲ្យប៉ាសន្យាអីក៏បានដែរហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូនមែនទេប៉ាហ៊ានអត់បើសិនជាប៉ាមិនហ៊ានទេប៉ាក៏មកប្រើពាក្យថាស្រឡាញ់ខ្ញុំទៀត ប៉ានឹងធ្វើគ្រប់យ៉ាងដើម្បីកូនណាបាននិសា ចង់ឲ្យប៉ាធ្វើអីឲ្យកូនសប្បាយចិត្តប៉ាធ្វើតាមទាំងអស់ណាអញ្ចឹងប៉ាជាអ្នកនិយាយណាបើថាប៉ាឯងនៅម្កាទេមិនបាច់នៅទេទៅវិញមុនណាខ្ញុំមិនបានខាត់ណានេះសា អ៊ំបើសិនជាលោកអ៊ំចង់ទៅមុនណាចាំខ្ញុំជូនទៅហេហេថ្ងៃនេះថ្ងៃរបស់ពួកយើងហើយអញ្ចឹងសប្បាយអស់ដៃមែនទេបងអត់សវងអត់ទៅទេណែណែណែពួកឯងសប្បាយមកមកប៉ានីសាហ្នឹងឯងអូភ្លេចសុំតោះអ៊ំបាទមិញខ្ញុំលើសេលីនថាប៉ែចង់ទៅផ្ទះហ៎អញ្ចឹងប៉ែទៅសិនទៅខ្ញុំពិបាកធ្វើអីដល់ហើយបើកូនឯងទៅវិញប៉ាក៏ទៅវិញដែរប៉ែកំពុងនិយាយស្អី ថ្ងៃហ្នឹងបើសិនជាខ្ញុំអត់សង្វឹងទេខ្ញុំអត់ទៅផ្ទះទេហើយឯងជឿណាគេលីសាមិនឲ្យគេអោបផ្ទះផ្ដាស់អញ្ចឹងទៅផ្ទះវិញតាអូយប៉ាខ្ញុំតែប៉ុណ្្នឹងឯងបើសិនជាប៉ាឯងធំបានទេមិនបាច់ធំទេចិត្តនេះប៉ាអូនប៉ានេះចិត្តសងសាខ្ញុំទៀបសួរលោកប៉ាសួរមិនមិនប៉ាឯងទៅផ្ទះមុនទៅហៅខ្ញុំទៅពូឲ្យអ៊ំបានហើយ ទើបជួបគ្នាដំបូងចឹងហៅផាមិនល្អណាអូបាទណែគ្នាថាប្រញាប់ចូលតុណាអញយើងទៅផ្ទះ

số bại đó lấy đó Ui, nà cái này dè Ni không phẹp à á Theo chia phỏ này anh đã tông họ ngay á Thôi đi xe Mơ tao coi bà hai chia chùm nạp ba ai hơi tự đắng hả Mình tao hủi đai đó à? Vậy số bua tích vậy គាត់ប៉ារបស់យើងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងេតែខ្ញុំត្រូវតែរងមមហើយដើរទៅមុខខ្ញុំជឿថាដំណោះស្រាយមានឆ្លើយ មីលីនហើយមកសុំតោយើងមែននេះគ្នាគ្មានតោត្រឹមមកសុំឯងទេព្រោះថាចាប់ពីស្អែកនេះតទៅយើងកុំស្គាល់គ្នាអីណាហើយក្បាលនេះទៅត្រូវនឹងអីហ្នឹងណាមានរឿងអីមែនកុំបារម្ភយើងនៅរស់ហេអូយនេះមកតន់ចំពេលគេនិយាយតាមដំបងណា របស់គាត់ឯងហ្នឹងឯងខ្ញុំគាត់ទៅជាមួយនឹងអាចរឹកឡាប់ប្រទេសរបស់គាត់ឯងហ្នឹងហេសាកាត់លើខ្ញុំពីគេនេះបានបាន You're the manager? Sorry, sorry, sir.